អញ្ចឹងតើតើនឹង Manchester City បច្ចុប្បន្នគេពងតែល្អហើយប្រិយមិត្តសួរថាតើ Manchester City អាចលើក UEFA Champions League អត់រឿងនេះយើងមិនទាន់អាចនិយាយពេលនេះបានទេបាទបើសិនជាយើងមើលទម្រង់បច្ចុប្បន្នបាទបើសិនជាយើងមើលទម្រង់បច្ចុប្បន្នបើសិនជាយើងយកទម្រង់បច្ចុប្បន្នមកប្រៀបធៀបគ្នាយើងអាចនិយាយបានថាគូប្រកួត ប្រជែងរបស់គាត់នៅ UEFA Champions League អ្នកដែលកំពុងតែមើលទៅកំពុងតែមានសន្ទុះនៅក្នុងការលេងដែរនោះមានដូចជា Real Madrid Bayern Munich បាទ Liverpool ហើយជាមួយនឹង Manchester City អញ្ចឹងមកដល់ពេលនេះមានប្រព័ន្ធនេះកំពុងតែប្រកួតប្រជែងគ្នាខ្លាំងមែនទែនបាទបើធៀបជាមួយនឹង Paris បាទធៀបជាមួយនឹង Man U យើងអាចនិយាយថាពីជារឿងដែលលំបាកបន្តិចបាទព្រោះថាយើងមើលទៅការទម្រង់លេងរបស់ Man City Bayern Munich Real Madrid បាទ Liverpool Chelsea បច្ចុប្បន្នវាពងល្អតែមករយៈនេះឃើញថា Liverpool និង Chelsea រៀងថមថយបន្តិច ប៉ុន្តែយើងឃើញថា Bayern Munich Manchester City ហើយនិង Real Madrid គេកំពុងតែឡើងជើងខ្លាំងបាទអញ្ចឹងបើសិនជាប្រិមិត្តសួរប៉ុណ្ណេះសួរថាតើ Manchester City លើកពានអត់យើងអត់ទាន់អាចនិយាយបានទេនៅពេលនេះដូចខ្ញុំរៀបរាប់ជូនប្រិមិត្តថារងចាំរហូតដល់វគ្គពាក់កណ្ដាល8ក្រុមចុងក្រោយបាទយើងអាចរៀបរាប់បានខ្លះហើយថាអ្នកណាទៅប៉ះអ្នកណាទៅអ្នកណាទៅណាចោទៀតបាទមកដល់ពេលនេះប្រិមិត្តមើលឃើញហើយ បាទរៀលម៉ាឌ្រីតទៅប៉ះមួយប៉ារីសគូប៉ុណ្ណេះ បើសិនជាចង់និយាយថាបើសិនជាយើងនិយាយថានិយាយទឹកចិត្តប្រិមិត្តដែលនៅកណ្ដាលវិញក៏អត់ដឹងថាគួរយកអ្នកណាដែរអត់ដឹងថាយកមួយណាទេព្រោះនៅមករយៈនេះរៀលម៉ាឌ្រីតតែឡើងជើងវិញទេប៉ុន្តែបើយើងទៅមើលកីឡាកររបស់ប៉ារីកីឡាកររបស់គេគឺមានភាពល្អប្រសើរបាទយើងអត់ដឹងថាតើប៉ារីគេលេងលាក់ជើងឬក៏យ៉ាងណាទេបាទហ្នឹងយើងអត់ទាន់ដឹងបាទអញ្ចឹងបើសិនជាយើងឲ្យទោះទាយមែនយើងអត់ដឹងថាតើនឹងជ្រើសយកមួយណាទេគ្រាន់តែខ្ញុំជម្រាបជូនប្រិយមិត្តថាបើសិនជាយើងមើលទម្រង់លេងបច្ចុប្បន្ន បើសិនជាលេងស្អែកខាងស្អែកលេងខាងស្អែកមួយនេះរៀលម៉ាឌ្រីតយកឈ្នះទៅលើប៉ារីសហើយបាទព្រោះមួយរយៈនេះប៉ារីសគឺលេងអត់ទាន់ត្រូវជើងគ្នាទេណេម៉ាក៏ត្រូវរងបញ្ហារងរបួសទៅទៀតប៉ុន្តែបើសិនជាយើងមើលរៀលវិញកីឡាករគេឡើងណែនល្អបាទតំបន់ប្រយុទ្ធតំបន់បម្រើតំបន់ការពារគេលេងស៊ីសង្វាក់គ្នាហើយបាទណែនជើងក្រោមក៏ណែនតំបន់បម្រើក៏មានការ support ល្អទាំងការទៅ support ប្រយុទ្ធទាំងការ support ការពារហើយតំបន់ប្រយុទ្ធរបស់គាត់គឺមានប្រសិទ្ធភាពបាទអញ្ចឹង យើងខ្ញុំមិនមែនថារៀនមិនត្រូវតែឈ្នះប៉ារីទេដូចខ្ញុំរៀបរាប់ប្រិមិត្តចឹងថា បើសិនជាគាត់លេងស្អែកខាងស្អែកឬក៏អាទិត្យក្រោយនេះរៀលម៉ាឌ្រីតគឺមានភាពល្អប្រសើរជាងប៉ុន្តែពេលវេលាគឺនៅសល់ចិត្ត2ខែទៀតបាទលេងខែកុម្ភៈឯនោះថ្ងៃ15ខែកុម្ភៈឯនោះបាទចាប់ពីថ្ងៃទី15ខែកុម្ភៈអញ្ចឹងមានន័យថាសោះពេលយូរណាស់ចូលបើចិត្តដល់ថ្ងៃស្រាប់តែវិនិច្ឆ័យជាអរបួសប៊ិនស៊ីម៉ារបួសលូកាម៉ូឌ្រីចនោះកាត់កោរបួសទៀត អយើងសួរថាតើអ្នកណាទៅប្រយុទ្ធហើយអ្នកណាទៅបំរើអញ្ចឹងមានន័យថាអ្វីគ្រប់បែបយ៉ាងត្រូវបានប្រាស់ប្រូ180ដឺក្រេអញ្ចឹងនិយាយមកដល់ពេលនេះនិយាយអត់បានទេចុះឧទាហរណ៍ថាមុន5ប្រកួតចុងក្រោយស្រាប់តែប៉ារីសក៏ឡើងជើងខ្លាំងគេស្វែងរកទម្រង់មួយដ៏ល្អរបស់គេបានអាហ្នឹងវាអាចនឹងមានការផ្លាស់ប្ដូរកន្លែងហ្នឹងហើយបាទអញ្ចឹងបើសិនជាយើងនិយាយមកដល់ពេលនេះសម្រាប់ Manchester City គេមានភាពល្អប្រសើរហើយប៉ុន្តែបើសិនជាយើងនិយាយអំពី Premier League យើងអាចនិយាយបានថាគាត់មានអត្រាខ្ពស់ទៀតហើយមកដល់ពេលនេះគាត់បានវាដាច់ពិន្ទុច្រើនទៀតហើយបាទសម្រាប់ព្រីមៀរលីកដូចជាវាដាច់នោះគឺបាទមើល47លើស3បាទឥឡូវដូចជាលើស4លើសលើស5ពិន្ទុអីបាទលើសច្រើនហើយ5ពិន្ទុអីបាទលើសលើពីលើលីវើពូលអញ្ចឹងបានន័យថាបាទអី5អីបាទមិនសមអីលីវើពូលមិនស្មើណាលីវើពូលចាញ់បាទខុសគ្នាច្រើនគួរសម បាទយីបាទបន្ទុកនៅចុងចុងមាត់បាទមើលហ្មងលឿនជាង បាទអង្គុយអត់ជួយចាំនេះបាទ47 41បាទ6បន្ទុក បាទយីបាទនោះថារោ5ព្រោះដោយសារយប់មិញគឺថាលិតមានថាលីវភូស្មើទៅពិតមិនមែនស្មើលីវភូចាញ់លេស្ទ័របាទហេឡូតាមែនស៊ីទីខ្ញុំទៀតហើយណាបើសិនយើងនិយាយបាទអរគុណច្រើនបាទអរគុណច្រើន បើសិនជាយើងនិយាយ Manchester City បច្ចុប្បន្នគឺតាក់ទងនឹង Premier League គាត់អាចមានលទ្ធភាពច្រើនហើយប៉ុន្តែខ្ញុំដូចខ្ញុំរៀបរាប់ជូនប្រិយមិត្តអញ្ចឹងបាល់ទាត់គឺអាស្រ័យលើកីឡាករហើយជាពិសេសហ្នឹងគឺកីឡាករដែលជាកូនសោសំខាន់របស់ក្រុមប្រសិនបើកីឡាករនោះមានបញ្ហាហើយក្រុមមានការធ្លាក់ចុះព្រឹបតែម្ដងបាទដូចជារឿង Liverpool អញ្ចឹងនៅពេលដែល Liverpool បាត់បង់ Arnold បាទតំបន់របស់គាត់គឺពិបាករកអ្នកជំនួសបាទអញ្ចឹងកន្លែងហ្នឹងគឺដូចគ្នាបើសិនជាដូចជា Chelsea បើសិន Chelsea អត់មាន Rodrigo ក៏មានបញ្ហាខ្លះអត់មាន N N គីឡូកាន់ទេក៏មានបញ្ហាខ្លះឥឡូវនេះតាក់ទងជាមួយនឹង Chelsea Ben Chilwell Ben Chilwell គឺមានបញ្ហាធ្ងន់ធ្ងរតាក់ទងជាមួយនឹង ACL ហើយនឹងមានបញ្ហាជង្គង់នោះ Ben Chilwell មិនអាចបន្តការលេងជាមួយនឹង Chelsea បានទេនឹងត្រូវអវត្តមានរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ បាទហើយចូលរួមសោកស្ដាយបាទសម្រាប់ fan របស់ Chelsea ផងសម្រាប់វត្តមានរបស់ Ben Chilwell នឹងត្រូវអវត្តមានរហូតពេញមួយសប្ដាហ៍អីពេញមួយមួយរដូវកាលនេះមិនមែនមួយសប្ដាហ៍នេះទេ គឺពេញមួយរដូវកាលនេះ បាទអញ្ចឹងសោកស្ដាយមែនតើបាទគាត់រងរបួសចុងក្រោយនៅពេលប៉ះមួយស៊ូនទុះបាទបាទអឺ Zenit KH បាទតាក់ទងជាមួយនឹងអ៊ុយ23កម្ពុជាបាទយើងឃើញហើយចាប់ឆ្នោតហើយប៉ះហើយជាមួយនឹងក្រុមប្រហែលក្រុមនោះក៏យើងបានឃើញហើយបាទខ្ញុំអត់ចាំទេ បាទហើយមើលឃើញហើយប៉ុន្តែខ្ញុំក៏បានចាំហើយក៏ខាន់តែអភ័យទោសបាទយើងដូចជាជួបមួយទីមួយើងទៅជួបជាមួយនឹងប៊្រុយណេបាទឥណ្ឌូបាទមិនដូចហ្វីលីពីនបាទអញ្ចឹងកម្ពុជាហ្វីលីពីនបាទប៊្រុយណេហើយជាមួយនឹងទីមួបាទនេះកម្ពុជាយើងបាទបើយើងនិយាយនៅពេលនេះយើងអាចនិយាយបានថាមិនទាន់អាចនិយាយបានទេបាទជួយជម្រាបជូនប្រិយមិត្តអញ្ចឹងមិនទាន់អាចនិយាយបានទេអុយ23គឺវាខុសពីឈុតធំ ហើយយើងឃើញអូ23យើងទៅលេងលើកមុនក៏វាមានបញ្ហាមួយចំនួនដែរបាទអញ្ចឹងយើងអាចអត់ទាន់អាចនិយាយបានទេថាកម្ពុជារបស់យើងនឹងអាចល្អឬក៏មិនល្អមករយៈចុងក្រោយនេះការប្រកួតយើងមានភាពមមាញឹកអញ្ចឹងមកដល់ពេលនេះលោកកេសកេហុងដាគាត់អាចនឹងមានកីឡាករនៅក្នុងចិត្តរបស់គាត់រៀបចំរួចរាល់ហើយបាទហើយអ្វីដែលពិសេសទៀតសោតទៀតសោតនោះការប្រកួតអុយ23នេះនឹងប្រព្រឹត្តឡើងនៅក្នុងប្រទេសកម្ពុជាយើងតែម្ដងដែលដូចជាលើកឡើងដោយពីរកីឡាឋាន បាទទី1គឺពហុកាឡាឋានមរតកនិជោទី2គឺព្រីនបាទអញ្ចឹងបាទក៏យើងត្រៀមខ្លួនហើយដើម្បីមើលបាល់កម្ពុជាយើងណាបាទអុយ23បាទតែយើងក៏ដឹងថាតើនៅដល់ពេលប៉ុណ្ណឹងយើងអាចនឹងមានមានភាពគេហៅថាបើកទូលាយនៅក្នុងការចូលរួមបាន100%អត់បាទខ្លាចតែបាន50%ក៏យើងហូរមិនសូវសុបាយបើបាន100%វិញមិនបាច់និយាយទេខ្ញុំជឿជាក់ថាបើសិនជា ថ្ងៃកម្ពុជាប្រកួត បាទនៅកីឡាដ្ឋានមរតកតេជោបាទខ្ញុំជឿជាក់ថាកម្ពុជាយើងនឹងមានការទស្សនានឹងមិនក៏90%ដែរបាទអញ្ចឹង60000នាក់យ៉ាងហោចណាស់ក៏50000ជាងដែរបាទបាទអញ្ចឹងបាទថាអារម្មណ៍រំភើបណាប្រិមិត្តអារម្មណ៍រំភើបណាបាទហើយខ្ញុំសោកស្ដាយដែរសម្រាប់ខ្លួនខ្ញុំដែលមិនទាន់បានទៅបាទបានត្រឹមតែមើលពីចម្ងាយសម្រាប់ពហុកីឡាដ្ឋានថ្មីអត់ទាន់បានទៅចូលក្នុងទេ បាទស្ដាយមែនទែន បើចឹងប្រិមិត្តណាមកមានឱកាសទៅលេងទៅលេងទៅបាទតែឥឡូវដឹងគេបើកឲ្យអត់ចឹងរងចាំដល់ខែ2ណាកម្ពុជាយើងនឹងត្រូវលេងនៅក្នុងខែ2បាទបាទភាលៀបបាទភាលៀបភាលៀបបាទជាច្បាស់ល្អណាស់បាទអរគុណច្រើនបាទ Chelsea C3 ហ៎បាទអើយ popcorn មកទៅហើយបាទ Chelsea បាទសមថាលេងថ្ងៃណាតាខែ2ខែ2បាទបាទលៀងចន្ទថាទៅបាទនឹងទៅ បាទប៉ុន្តែបើសិនជាទៅខ្ញុំនឹងធ្វើការ live វិភាគជូនដល់កម្មប្រិមិត្តបានមុនបាទឧទាហរណ៍ថាកម្មវិធីប្រកួតនៅម៉ោង3ខ្ញុំត្រូវទៅ live ម៉ោងថ្ងៃត្រង់បាទអញ្ចឹងបើសិនជាការប្រកួតម៉ោងល្ងាចខ្ញុំត្រូវ live ម៉ោង3រសៀលបាទធ្វើមិនដើម្បីឲ្យជិះពីនេះទៅឆ្ងាយគួរសមដែរបាទអញ្ចឹងអាចនឹងទៅហើយបាទមិនទាន់បានចូលរួមហ្មងបាទត្រូវចូលហើយបាទយប់នេះ Chelsea ទៅ Pro Man City លេងមួយជំហាហើយអត់ល្អមើលទេបាទអូ បាទយប់ហ្នឹងខ្ញុំនិយាយ Chelsea វិញមិត្តបាទហ្នឹងហើយយប់ហ្នឹងខ្ញុំនិយាយ Chelsea ទេបើសិនយើងនិយាយយប់នេះវិញមិនបាច់និយាយទេ Brentford ជាមួយនឹង Man City Man City លេងមកចាហៀងហើយបាទអឺជឿនសំណាងបាទខ្ញុំអឺជំរាបបាទហ្នឹងហើយបាទតាក់ទងជាមួយនឹងថាប៉ារីសលេងទម្លាក់ជើងខ្លះទេដោយសារតែគ្រូអង្វឹកគិតថា បន្ទុករៀងច្រើនដាច់ពេកបាទអឺហ្នឹងហើយបាទជឿនសំណាងរឿងតាក់ទងជាមួយនឹងបញ្ហានេះក៏ខ្ញុំបាន លើកឡើងជូនទៅកាន់ប្រិមិត្តរួចរាល់ហើយដែរថា បើគាត់យើងមិនទាន់អាចនិយាយពេលនេះបានទេរងចាំឲ្យគាត់ជួបគ្នាជាពិសេសជំនួបជួបគ្នានៅក្នុងជើងទី1បាទយើងមិនទាន់អាចនិយាយបានទេគ្រាន់តែខ្ញុំលើកឡើងជូនទៅការប្រិយមិត្តមានប្រិយមិត្តមួយចំនួនដែលជា fan របស់ប៉ារីសហ្នឹងថាឲ្យខ្ញុំថានិយាយកាន់ជើងរៀលតែពិតមិនអញ្ចឹងទេបាទប្រិយមិត្តអាចទៅមើល5ប្រកួតចុងក្រោយរបស់រៀលជាមួយនឹង5ប្រកួតចុងក្រោយរបស់ប៉ារីសនេះខ្ញុំលើកឡើងខ្ញុំមានហេតុផលជូនទៅកាន់ប្រិយមិត្តមិនមែនខ្ញុំអត់មានហេតុផលទេហើយខ្ញុំក៏បានមើលការប្រកួតរបស់ប៉ារីសលេងដែរ ប៉ារីពិតជាមានបញ្ហាមែនលេងមិនស៊ីសង្វាក់គ្នាអញ្ចឹងភាពមិនស៊ីសង្វាក់គ្នាវាមាន2ហេតុផលបាទពីរហេតុផលធំហ្នឹងណាបាទទី1គឺពិតជាលេងមិនកើតទី2គឺមកពីកត្តាគ្រូកំពុងតែ មានការផ្លាស់ប្ដូរមានការរៀបចំថ្មីអញ្ចឹងធ្វើឲ្យកីឡាករនឹងលេងរៀងមានបញ្ហាប៉ុន្តែ គ្រូមិនទាន់ដាក់អាតម្រងដែលគាត់លេងបានល្អនោះចូលលេងដើម្បីឲ្យ ទី1ដូចប្រិមត្តលើកឡើងអញ្ចឹង ដើម្បីកុំឲ្យបន្ទុកគាត់វ៉ាដាច់ពេកនៅក្នុងបាទលីកអងរបស់ប្រទេសបារាំងទី2គឺដើម្បីគេហៅថាកុំវាយស្មៅបង្អើពោះកុំឲ្យគេឃើញទម្រង់លេងរបស់គាត់ធ្វើឲ្យគាត់មានភាពលំបាកនៅក្នុងការប្រកួតប្រជែងមួយគេបាទវាអាចនឹងមានរឿងអញ្ចឹងបាទប៉ុន្តែដូចខ្ញុំលើកឡើងអញ្ចឹងថាប្រសិនមកក្នុងករណីលេងដូចបច្ចុប្បន្ននេះបាទរវាងប៉ារីសបាទប្រហែលប្រកួតចុងក្រោយលេងបែបមិនចេះទៅប៉ះមួយរៀលរៀលស៊ីហើយបាទ